ទៀតចាស់ក៏សូមអនុញ្ញាតគ្រប់អញ្ជើញចាស់លោកសាស្ត្រាចារ្យនេតបារមចាស់មតិសម្ដែងសម្ដាឬក៏ផ្ដាំផ្ញើទៅដល់និស្សិតវគ្គចំនួន6នេះចាស់សូមគ្រប់អញ្ជើញសូមក្រាបថ្វាយបង្គំព្រះបិជគុណសូមគោរពដល់លោកសាស្ត្រាចារ្យទាំងអស់ដែលមានវត្តមានទីនេះនិងជាពិសេសសូមគោរពដល់និស្សិតដែលជា និស្សិតថ្នាក់បណ្ឌិតជំនាន់ទី6នៅតំណាងឲ្យថ្នាក់ទាំងមូលប្រពឡើងនៅការជួបជុំនៅពេលនេះគឺសមបញ្ជាក់នៅពីទឹកចិត្តឬក៏មនោចេតនាដ៏ជ្រាលជ្រៅដែលក្នុងការឆ្លាញ់រាប់អានពួកខ្ញុំជាគ្រូបង្រៀននៅក្នុងវគ្គនេះទាំងអស់គ្នាអាគោសូមសំណាតំណាងឲ្យលោកសាស្ត្រាចារ្យទាំងអស់ដែរ សូមសម្ដែងនិងទទួលយកនៅការនៅមនោចេតនារាប់អានដ៏ជ្រាលជ្រៅចំពោះនិស្សិតទាំងអស់និវៈបណ្ឌិតចំនួនទី1នេះតាំងពីចាប់ដើមព្រាមយើងជួបគ្នាតាមរូបភាពមិនពិតទាំងអស់ហើយវាជាអលឥឡូវមក real meeting បានគេថាជាការប្រសើរព្រោះលឺសូរសំឡេងបាទលឺសូរសំឡេងដោយលោកថាលោកជេង ប្រសាទតាក់តងខ្ញុំចឹងប៉ុន្តែឮសំឡេងដល់ជួបមិញគឺថាអត់ដឹងថាណាមួយលោកជេបើដល់និយាយមកបានដឹងថាអូណាអញ្ចឹងគឺថាវាឲ្យរូបភាពយើងកាន់តែពិតណាយើងស្គាល់ដើម្បីធម្មតាដើម្បីដកជាប់នៅក្នុងមនោចេតនាឬបេះដូងឲ្យបានណាតលនឹងបានឃើញបានឮកន្លងមកបានតែឮណាអត់បានឃើញ បើយើងបានឃើញនេះគឺថាវាវាស្គាល់ព្រោះយើងមិនថាស្គាល់ទៀតទៅត្រឹមវគ្គកំពុងសិក្សាណានឹងដល់ពេលចេញទៅនឹងបងប្អូននឹងคลายទៅជាបណ្ឌិតយើងកសាងបញ្ញវន្តភាពដែលគេហៅថា scholarship របស់ជាតិយើងទៅថ្ងៃមុខវាសំខាន់ណាស់ចប់ថ្នាក់បណ្ឌិតអស់ថ្នាក់រៀនណាណាដូចខ្ញុំថា ទាំងលគូសិស្សស្មើគ្នាពេលហ្នឹងណាចេះជាងមិនអីចេះជាងគឺថាថ្នាក់ដល់ហ្នឹងអញ្ចឹងអបញ្ញវន្តភាពរបស់យើងវាទៀមទានៅសតិអារម្មណ៍នៅបញ្ញារួមមួយដើម្បីយើងបញ្ចូលគ្នាប្រែคลายទៅជាការកសាងជាតិមួយយើងឲ្យបានរឹងមាំដូចឆ្លងកាត់ការបង្រៀនដែរ ខ្ញុំបានតែរំលឹកថាយើងត្រូវមើលទាំងទីក្នុងយើងត្រូវមើលទាំងទីឆាកអន្តរជាតិកុំភ្លេចណាគិតតែក្នុងភ្លេចខាងក្រៅគិតខាងក្រៅភ្លេចខាងក្នុងអត់ត្រូវទេនៅព្រោះយើងរស់នៅក្នុងពិភពលោកឬក៏ផែនដីជាមួយគេដូច្នេះសម្លឹងមើលខ្លួនឯងសម្លឹងមើលទៅក្រៅតើគេដល់ណាអញ្ចឹងយើង ត្រូវលើកកម្ពស់អត់ជប់ឈរនៅការយល់ដឹងរបស់យើងនឹងការយល់ដឹងរបស់យើងគឺថាសំខាន់ផុតដោយយើងរៀបចំ structure មូលដ្ឋានគ្រឹះរបស់យើងពីក្រោមមកយើងបានរឹងមាំមូលដ្ឋាននៃការពិចារណាមូលដ្ឋាននៃការសម្រេចចិត្តរបស់យើងនឹងក៏វាបានត្រឹមត្រូវនៅពេលដែលយើងចាក់គ្រឹះបានល្អដែរអញ្ចឹងបងប្អូនយើងគឺអ្នកណាចាក់គ្រឹះបានល្អគឺថាសាលាណា ជាតិឬក៏បរិស្ថានជុំវិញរបស់យើងជួយបង្កលក្ខណៈប៉ុន្តែជាកត្តាកលឹះនៅតែខ្លួនយើងដដែលយើងជាអ្នកសម្រេចចិត្តណាជ្រើសរើសណារបស់ទាំងអស់ណាมันអាចយកមកទាំងអស់តែការកើតទាំងអស់ទេមានតែយន្តណាទុកណាផ្នែកណាដើម្បីយើងកសាងអាវាហៅថាបញ្ញាសម្បទាឬក៏បណ្ឌិតសម្បទា នឹងជាពិសេសគឺថាអរិយបទរបស់យើងភាគច្រើននៃបញ្ញវន្តភាពរបស់យើងយើងឃើញនៅស្រុកយើងគឺថាសបោក៏ប៉ុន្តែអត់គេហៅថាកោកគាត់មិនទាន់មានតួ Asian នឹងគ្នាឲ្យបានល្អដើម្បីទៅជាកម្លាំងមួយ ប្រើប្រាស់ស្រុកដែលមានប្រសិទ្ធភាពនៅដុំដុំណាគឺថាអានេះវាជាអឺ ជាលក្ខណៈសម្បត្តិមួយដែលទាមទារឲ្យយើងទាំងអស់គ្នាដឹងហើយ approach ខ្លួនឯងបានបានសង្ឃឹមថាអូថ្នាក់ដឹកនាំសង្ឃឹមថាណាមកចាប់បញ្ចូលគ្នាអត់ទៅរួចទៅមិនរួចទេម្នាក់ឯងមិនអាចរៀបចំ unity របស់បញ្ញវន្តភាពជាតិបានទេមានតែយើងទាំងអស់គ្នាដឹងថាដើម្បីជាតិរស់ជាតិកំថ្កើងត្រូវតែរៀនខិតទៅចិត្តគ្នា ដោយខ្លួនឯងកុំចាំណាមកវិជាទីវិជាក៏បានបំផ្លែតខ្លាយគេបំផ្លែតគ្រប់ទៅមុខហើយខ្នងផ្សេងដូចនេះអាភាពរឹងមាំអត់មានយ៉ាងហ្នឹងនៅកន្លែងដែលយើងបដោះពីឈ្នីហ្នឹងมันបដោះតែចំណេះដឹងវិជាជីវៈជំនាញរបស់យើងតែមួយទេសំខាន់ផុតអេរិយាប័តអេរិយាប័តយើងរៀបចំតាមពីក្នុងថ្នាក់យើងស្គាល់មិត្តតកតគ្នាជួយគ្នាទៅវិញទៅមក ហើយយើងឃើញឥឡូវនេះក៏ថាវិជ្ជាជីវៈនីមួយៗគ្មានឯករាជ្យពីគ្នាដាច់ឆ្លាស់បានទេដូច្នេះតែងតែវាសមាហរណកម្មគឺអង្គតិក្រេតឬក៏ជាអត្តពលទៅគ្នាទៅវិញទៅមកអញ្ចឹងការរាប់អានគ្នាការទំនាក់ទំនងគ្នាការចែករំលែកគ្នាជាការសំខាន់ណាជាការសំខាន់ណាអញ្ចឹងយើងរៀនពីគ្រូរៀនពីសាលារៀនពីសភៅ រៀនពីអីក៏ដោយគាត់តែអាការចែករំលែកគ្នាគឺលឿនគឺលឿនណាសប្ថ្ងៃនេះចង់រៀនអីក៏ដោយក៏ត្រូវចេះអាយើងហៅថាយើងមិនហៅថាបច្ចេកវិទ្យាទេយើងហៅថាល្បិចរៀនណាវាជាតិចនិចមួយដែរអាល្បិចរៀនល្បិច search ល្បិចរកឯកសារល្បិចអីគឺថាខ្ញុំឃើញអ្នកបកកែសប្ថ្ងៃនេះគេបកកែដោយសារគេចេះល្បិច នៃការប្រមូលទិន្នន័យល្បិចនៃការ search រកអាកន្លែងដែលពិបាករកបានគឺឈ្នះកន្លែងហ្នឹងណាឈ្នះកន្លែងហ្នឹងយើងមិនអាចប្រើអាការព្យាយាមកម្លាំងបាយតស៊ូបួសមុតអង្គុយសង្កត់ឈ្មុលទៅរួចទេណាត្រូវប្រើអាល្បិចអស់នៅខ្ញុំមហាតិចនិចខ្ញុំហិតថាល្បិច អញ្ចឹងនិស្សិត PhD នៅថ្ងៃក្រោយអ្នកធ្វើលឿនកើតកើតគឺអ្នកបកកែប្រមូលទិន្នន័យគាត់ហ្នឹងនេះចេះទាញមកធ្វើយ៉ាងលឿន review យ៉ាងលឿនហើយ technology ឥឡូវ review ជួយយើងទៀតមាន technology មួយចំនួនដែលវាធ្វើ review ឲ្យយើងវា scan ហើយវា analyze ឲ្យយើងដែលឃើញគេលួចព័ត៌មានទេដែលប្រទេសធំធំឆ្លោះគ្នារឿងលួចព័ត៌មានទេ គឺគេពិចេះគេគេគេវា artificial intelligence នេះក្នុងការ scan យកព័ត៌មានបានយើងរៀនវាយ៉ាងដែរណាអ្វីបាត់តែទិន្នន័យមួយចំនួនហើយយើងត្រូវប្រមូលដោយ primary ក៏ប៉ុន្តែទិន្នន័យដ៏លុះលុបណាដែលជា secondary យើងត្រូវការធ្វើ review ណាហើយ review មានពួកចេះល្បិចអស់នឹងហើយគឺថា review លឿន បើយើងអង្គុយយកអត្ថបទមកធ្វើតែហ៎ content analysis រហូតធ្វើអត់ឆ្នះទៅមិនឆ្នះអញ្ចឹងក៏ជាការអនុសាសន៍ឲ្យខ្ញុំមួយគឺថាហើយល្បិចអស់នេះមិនដឹងទៅរៀនពីគ្រូណាទេគឺរៀនតែពី share share ហ៎អ្នកខ្លះគេធ្លាប់ទេចេះគេ share ទៅគ្នាទៅវិញទៅមកបាទណាដូចពីម្សិលមិញខ្ញុំជួបជួប គ្រូពេទ្យមួយចំនួនគ្រូពេទ្យខុសៗគ្នាដូច្នេះគឺថាគ្រូពេទ្យចាស់ចាស់គាត់ថាអូយនឹងក៏អត់ចេះ IT ក្នុងការ search literature ក្នុងការ search ខ្ញុំអញ្ជើញតែចេះជួយ share ដល់ប្រាប់របៀបគាត់ទៅគាត់ថាអូយធូរណាស់ធូរកម្លាំងណាស់គាត់ធ្វើកម្លាំងបាយគាត់ review ចង់រត់ចោលដល់ប្រាប់មកគាត់ថាធ្វើយ៉ាងលឿន អញ្ចឹងអាកន្លែងហ្នឹងកុំមើលស្រាលកុំមើលស្រាលណាអំណិតតអាការអំណត់តស៊ូព្យាយាមអានឹងឯកតាមួយហ៎ប៉ុន្តែកុំភ្លេចម៉ែប្រមូលអាបច្ចេកទេសអស់ហ្នឹងបើអញ្ចឹងទេគឺថាយើងមិនអាចធ្វើនិយាយឆ្ងល់ថាចុះអាដុកទ័របដិបដាលសុកឯងទៅនិយាយជាមួយស្រុកគេមិនគេនិយាយពីណាគេអានោះក៏ដឹងច្រើនណា វាដឹងច្រើនមកវាមានល្បិចបច្ចេកទេសប្រមូលអស់ហើយព័ត៌មានដឹងលឿនទៅមុនមកជួបយើងវា search ផ្លែតទៅមកសាមរាយវាដឹងថាអីទៅមួយយើងអញ្ចឹងបើយើងអត់ចេះល្បិចហ្នឹងចូលដំឡូងមូលទៅដល់ទៅទេអត់មានត្រៀមណាគ្មានបច្ចេកវិទ្យាអស់ហ្នឹងប្រើទេយើងមិនអាចណាតតាំងគេគេហៅ confront confrontation ជាមួយគេបានទេ អញ្ចឹងយើងចង់ឲ្យបញ្ញយន្តខ្មែរយើងទៅថ្ងៃក្រោយគឺអញ្ចឹងឡើងតិចម្ដងតិចម្ដងហ្នឹងណាណាកុំនៅស្ងៀមណាកុំនៅស្ងៀមណាកុំចំបណ្ឌិតហើយអូដល់ត្រើចប់ប្រឡែងដៃតែ4 5ឆ្នាំគឺថាណាហួសសម័យគេហៅបតិកិរិយាតិកិរិយាគ្មានអីទេបើគាត់និយាយថាវាវាអត់ប្រយោជន៍វាទៅជាគេថារបស់អត់តម្លៃអញ្ចឹងយើងត្រូវតែអាប់ដេតរហូតបាទ ដូចខ្ញុំអញ្ចឹង70តាមពិតទៅវាគិតកម្លាំងវាថត់ថយបាត់ណាបាទកម្លាំងចិត្តនេះលោភជានិចជាលោភបាទដឹងតែដាក់មកជ្រូកដាក់មកជ្រូកហ្នឹងប៉ុន្តែជ្រូកប្រហែលសល់ប្រហែលជាគោទុកគោទុកសំបើគិតតាមចាស់ទៅវត្តអត់ជួជួតហើយបាទបើគេថាទៅតោចុកទេប៉ុន្តែយើងយល់ថាអ្វីដែលយើងបានមកយើងត្រូវតែអាប់ដេត ចំណេះដឹងយើងរហូតដើម្បីជាផលប្រយោជន៍សម្រាប់ជួយកសាងទុនធានបញ្ញវន្តរបស់យើងថ្ងៃក្រោយនេះគឺថាមានផលប្រយោជន៍ពិតប្រាកដចំពោះជាតិណាអញ្ចឹងហើយគឺថាភារកិច្ចរបស់បងប្អូនថ្ងៃក្រោយគឺថាត្រូវតែគិតដើម្បីខ្លួនឯងក៏ដើម្បីប្រទេសជាតិក៏ដើម្បីបញ្ញវន្តជាទូទៅរបស់ ប្រទេសកម្ពុជាយើងដែរយើងត្រូវគិតណាដល់កម្ពុជាគេថាអូអានេះបដិបដាក្នុងស្រុកអត់កើតទេណាអត់កើតអន់ណាយីលឺវាទៅឆាំឈីចាប់ណាដូចជាទៅប្រឹងឡើងប្រឹងឡើងទាំងភាសាបរទេសក៏ត្រូវចេះណាបើមិនរូទេក៏ស្ដាប់បានណាតតាំងមួយម៉ាត់ម៉ាត់ដែរកុំឲ្យអត់សោះ ណាអញ្ចឹងគឺថាត្រូវទៅចេះអង់គ្លេសមួយជាភាសាជាភាសាដាច់ខាតហ្នឹងណាបើខ្ញុំវិញដោយលោកសារ៉ាវរិទ្ធសារ៉ាវរិទ្ធណាខ្ញុំដាក់លក្ខខណ្ឌមួយទៀតមុនឲ្យចូលរៀនត្រូវ minimum អង់គ្លេសប៉ុន្មានបានឲ្យចូលរៀនណានៅក្នុងសេចក្តីណែនាំរបស់និស្សិតណាបណ្ឌិតគឺគេណែនាំដែរតា ណា requirement minimum អង់គ្លេស minimum basic IT ព្រោះអាហ្នឹងវាជាមធ្យោបាយគេយល់ថាដើម្បីរៀនខ្លួនឯងព្រោះយើងរៀនដល់ប៉ុណ្ណេះគ្រូគ្រាន់ជាកាយទេណាគ្រាន់តែជាកាយទេអ្វីដែលត្រូវរៀននោះវាច្រើនណាស់លើសពីគ្រូប្រាប់យើងឆ្ងាយច្រើនដងហើយដូច្នេះហើយ ណាយើងមានអាមធ្យោបាយ tool ពីរហ្នឹងសម្រាប់រៀននៅខ្លួនឯងហើយវាសំបរិបត្តិនេះណាសំបរិបត្តិនេះគឺវាបរិបត្តិ COVID នេះវារុញខ្លាំងខ្ញុំចាំការដឹកខ្ញុំធ្វើសន្និសីទអាស៊ានខ្ញុំនិយាយពី VTL education ខ្ញុំនិយាយទៅឆ្នាំ2000គាត់ក៏ដឹងនៅបางកកនិយាយថាថ្ងៃអនាគត education វានឹងធ្វើទៅអា VTL ជាច្រើនណា កាលនេះខ្ញុំនិយាយតែរឿង high education ទេឥឡូវនេះគឺថាវាដល់តាំង pre school ទៀតណាវាលឿនជាងអាយើងទាយទៀតយើងទៅមិនដល់ដូច្នេះអាក្មេងក្រុមក្រុមវាត្រូវឆេនសម្បើមណាត្រូវឆេនឲ្យទម្លាប់វានឹងម៉ែឪក្នុងគឺគ្នាវេទនាដែរបងលុយឲ្យកូនខ្លាំងហើយត្រូវអង្គុយរៀនក្បែរកូនទៀតពួកកូនអត់តន់ចេះអារៀនតែកន្លងថ្មីណា យ៉ាខ្ញុំទាយពី20ផ្លាយឆ្នាំមុនក៏វាត្រូវប៉ុន្តែត្រូវតែមួយឈុំឯងយើងនឹកតែអាដាមសិក្សាទេអាហ្នឹងវាមានស្មានមកដល់ណា pre school ក៏ក៏វាជាដែរឥឡូវគឺធម្មជាតិវាបង្ខំឲ្យយើងចឹងហ្មងចឹងហើយបើយើងអត់មានរៀបត្រៀមខ្លួនទេមិនដឹងតែ4 5ឆ្នាំទៅមុខទៀតវាបត់យ៉ាងម៉េចទៀតណាបើយើងមិនមានអ្វីក្នុងខ្លួនទេយើងក៏ឆ្លាស់ដៃធេង រហ័សអីទេចឹងកុំឲ្យវែងឆ្ងាយមកជាការអឺផ្ដាំផ្ញើដើម្បីបងប្អូនយើងមានជីវិតទុនក្នុងការត្រេះរិះរៀបខ្លួនឲ្យត្រូវនឹងបរិបត្តិបត់បែនរហូតអត់ចេះឈប់ឈរណាដូចឆ្នៃដូចខ្ញុំថាទៅពីជំនាន់ចំនួន6ត្រូវតែគ្រាន់ចំនួន5 7 6ត្រូវតែអញ្ចឹងបានយើងមានសង្ឃឹម បើចំនួនក្រោយទៅវាអន់យើងសំណន់មុនហ្នឹងយើងសង្ឃឹមអីទៅរួចដូច្នេះហើយក៏ជាការបដាំផ្ញើហើយជាពិសេសសូមថ្លែងអំណរគុណចំពោះការជួបជុំគ្នានេះថ្ងៃនេះដែលស្ដែងចេញនៅជាមនោចេតនាណាឆ្លាញ់រាប់អានរវាងសិស្សនិងគ្រូយើងក៏ដូចជាក្នុងរង្វង់ និស្សិតនិស្សិតក្នុងចំនួនថាទោះបីយើងមិនបានវត្តមានទាំងអស់មែនណាដែលជាការលំបាកក្នុងការមកគ្នាច្រើនពេកវាការរឿងមួយផ្សេងទៀតហើយដូច្នេះប៉ុណ្ណឹងគឺថាជាការល្អបំផុតទៅហើយហើយសូមគោរពប្រកេនពរសូមជូនពរលោកសាស្ត្រាចារ្យណាគ្រូអ្នកគ្រូនឹងជាពិសេសណាបងប្អូននិស្សិតទាំងអស់ ក្នុងថ្នាក់បណ្ឌិតចំនួនទី6នៃរាជវិទ្យានេះសូមឲ្យបានបើវាជាឆ្ងាយពីជំងឺចង្រៃនេះកុំឲ្យមកប៉ះពាល់សមាជិកយើងម្នាក់ណាសោះហើយសូមឆាប់ទទួលបាននៅលទ្ធផលជាផ្លែផ្កាជោគជ័យដោយតាមរយៈការការពារបញ្ចប់ឲ្យបាន ទាន់ការកំណត់ណាកុំឲ្យយឺតណាកុំឲ្យយឺតណាសូមអរគុណបាទ